รู้ไหมว่าเธอน่ารักตอนเมาเธอน่ารักเบาเบาเธอไม่ตกลงรักคนเมาไม่เอาหรอกฉันรู้ว่าเธอน่าร้ายจะตายเธอมีผู้ชายมาฮัลโหลឡូបងហៅមួយមែន10 10រៀលឯម៉ងចុំស្អីស្អីស្អីគេស្អីគេចាបង10 10រៀលឯអាចមើលបាននៅវត្តភ្នំឯងអត់ទេចុះកន្លែងទៅនៅអាមេរិកទៅនេះឯងចុះ មរេចអីចាំធំឡើងខ្ញុំជីស្ទះទៅដល់ហើយពេលម្ដាយណាទៅជីពេលម្ដាយណាទៅជីឡើងទៅអាមេរិកទេអឺបងទាំងពីរចង់ផឹកភេសជ្ជៈអីដែរយីហើយហាងកាហ្វេគិតថាខ្ញុំនឹងមកផឹកទឹកអំពៅមែនសួរគ្មានខួរក្បាលទឹកអំពៅក៏មានស៊ុបក៏មានកាទៀវក៏មានដែរស៊ុបកាទៀវក្បាលហែងស្អីហែងចង់ឌឺមែនបានហើយអូនកុំឆ្លោះគ្នាអីដាក់កាហ្វេពីរកែវមកមានលុយមួយសេនតាំងខ្លួនជាស្ដេច សុខមានរសឆានត្រូវតែកុំចាក់យោមានមួយចប់តែចរិតមិនបានឆ្កែមានមួយចប់អេពួកម៉ាក់ទាំងអស់គ្នាអញមានសង្សារហើយណា មានសង្សារជាមួយអ្នកណាទីងកាលឈប់តាក់ទងគ្នាភ្លាមឈប់សិនចិត្តតិចតិចពួកម៉ាក់តែនិយាយថាពួកឯងខែអញរឿងសង្សារហ្នឹងជាងម៉ែឪអញទៀតណាត្រូវហើយហើយគិតមើល အောင်ကျုပ်ကင်နေတဲ့ဖုန်းတွေက iPhone 10s Max iPhone 10 iPhone 7 Plus iPhone 6 Plus iPad နော် Pro ပြီးရင် MacBook ကျုပ်ကကင်နေ Apple တွေကင်တာ Apple product နော်បែងដងងាយកាដូចញោមតើមានអ្នកណាប្រាថ្នាទេប្រហែលជាគ្មានទេអូនតើតើណាលើលើលើលើ យមងមងខ្ញុំក្រំរត់ថ្ងៃនឹងស្មានថាធ្វើអីខុសអីអាឆ្កែនេះជួយមកជួយខ្ញុំចឹងវាខ្ញុំជួយវិញប្រោះចែស្រីថោកអូនដើមមកចិត្តហើយជេម៉ែជេបងអាឆ្កែពេញពេញមាត់បងតបទៅវិញមីត្រូវក្របចឹងស៊ីអេមកចែខ្ញុំចង់ខ្ញុំជិះរៀងតាមេថោក